សូក្រាតពីឆ្នាំ469ដល់399មុនគ្រិស្តសករាជសូក្រាតលោកជាទស្សនទូដ៏ល្បីល្បីខ្ទោខ្ទីរន្ទឺពេះពេញទូទាំងពិភពលោក សូក្រាតជាបិតានៃទស្សនវិជ្ជា លោកបានចាប់កំណើតនៅឆ្នាំ469មុនគ្រិស្តសករាជជិតក្រុងអាតែននៃប្រទេសក្រិចដែលជាពេលដែលមានសង្គ្រាមវឹកវរទូទាំងប្រទេស ពុករបស់លោកឈ្មោះ Subrus ជាជាងចម្លាក់នៅក្រុងអតែមាតាឈ្មោះ Fenarine ជាឈ្មោះជួយសង្គ្រោះជីវិតមនុស្សមិនរើសមុខដូច្នេះហើយបានសូក្រាតនិយាយថាម្ដាយខ្ញុំជាឈ្មោះសម្រាកូនឯខ្ញុំជាឈ្មោះសម្រាយគំនិតតាមឯកសាររបស់អារីស្តូតបានបញ្ជាក់ថា សូក្រាតមានភរិយាឈ្មោះថា សង់ទីបនិងកូន3នាក់កូនរបស់សូក្រាតជាជនសាមញ្ញខាងផ្លូវបញ្ញានិងគំនិត គ្មានទេពកោសល្យដូចជាពុកឡើយសូក្រាតជាយុវជនឆ្នើមឯកម្នាក់សូក្រាតធ្លាប់ចូលប្រយុទ្ធក្នុងឋានៈជាទាហាននៃកងពលថ្មើរជើងនៅ ស្រមោលភូមិជាច្រើន ដូចជា នៅស្រុកសាមូសនៅទីពូដេ នៅដេលីយ៉ុងជាដើមសូក្រាតមានវិជ្ជាបង្រៀនពីរយ៉ាង គឺសិល្បៈបង្កើតគំនិតនិងការចំអក សូក្រាតប្រើវិធីបង្កើតគំនិតចំពោះមនុស្សសាមញ្ញដែលមិនចេះអួតអាង ហើយដឹងថាខ្លួនគ្មានចំណេះដឹង សូក្រាតប្រើវិធីចំអកចំពោះពួកស៊ូហ្វីពួកទស្សនវិជ្ជាមួយក្រុមដែលប្រឆាំងនឹងទស្សនវិជ្ជារបស់គាត់ដែលជាអ្នកអួតថាមានជំនឿថា ខ្លួនមានចំណេះដឹងសកលឃ្លាចម្បងរបស់សូក្រាតស្ដីពីទស្សនវិជ្ជាគឺខ្ញុំដឹងតែមួយមុខគត់គឺ គ្មានចេះអ្វីសោះសូក្រាតជាមនុស្សស្រឡាញ់យុត្តិធម៌គាត់ ការពារយុត្តិធម៌សូក្រាតត្រូវបានជាប់ពិរុទ្ធពីបទប្រមាថមើលងាយសាសនា នៅឆ្នាំ399គាត់ត្រូវបានតុលាការវិនិច្ឆ័យកាត់ទោសប្រហារជីវិតក្នុងរយៈពេល30ថ្ងៃក្នុងពន្ធនាគារសូក្រាត គ្មានទុកព្រួយអ្វីឡើយ តែផ្ទុយទៅវិញគាត់ក៏តែប្រមូលអារម្មណ៍ឲ្យមូលទៅនឹងទស្សនវិជ្ជារបស់លោក ពេលប្រហារជីវិតសូក្រាតបានជ្រើសរើសយកការផឹកថ្នាំបំពុលសម្លាប់ខ្លួនជាជាងឲ្យគេព្យួរកប្រជាជនទាំងអស់នៅក្រុងអតែននិងសិស្សរបស់គាត់បានកោតទោសចំពោះតុលាការក្រុងអតែនដែលបានកាត់ទោសចំពោះរូបសូក្រាតដោយអយុត្តិធម៌សូក្រាតបានសន្និទស្សនៈជាច្រើនដូចជា ត្រូវយល់ពីដំណើរប្រព្រឹត្តទៅនៃធម្មជាតិត្រូវយល់ពីអ្វី ដែលនៅចិត្តយើងមុននឹងយល់ពីអ្វីដែលនៅ ឆ្ងាយពីយើងត្រូវស្គាល់ខ្លួនឯងដោយខ្លួនឯងត្រូវដកខាត់ព្រលឹងឲ្យមានតម្លៃប្រសើរជាងដកខាត់សរីរៈត្រូវនិយមប្រើពាក្យថាខ្ញុំមិនចេះអ្វីសោះត្រូវជជែកគ្នាដើម្បីរកការពិតព្រោះការជជែកជាវិធីបង្កើតគំនិតលទ្ធផលដែលល្អ ជាលទ្ធផលដែល បានទទួលការរិះគន់រួចហើយសូក្រាតពោលថាពុំមាននរណាម្នាក់កាចដែលចេតនាទេមនុស្សម្នាក់ម្នាក់សុទ្ធតែមានបំណងល្អតែបើប្រើដោយអំពើអាក្រក់វិញ គឺពិតជាមាន បុព្វហេតុដូចជាបុព្វហេតុផ្ទាល់ខ្លួន ឬក្រៅខ្លួន តែចំពោះគំនិតរបស់ផ្លាតុងវិញបានយល់ថាមនុស្សកើតមកមានកាព្យកិរិយាខុសៗគ្នា ខ្លះល្អ ខ្លះក្រក់ខ្លះស្លូតខ្លះកាចតាមនិស័យធម្មជាតិក្នុងអំឡុងសិលធម៌សូក្រាតចេញមុខប្រឆាំងនឹងពួកសូហ្វីស ដែល ចូលចិត្តយកពាក្យសម្ដីទៅប្រើផ្លូវអាក្រក់ហើយធ្វើអកប្បកិរិយាដូចជាអ្នកចេះដឹងច្រើន លោកជាមនុស្សថ្មីចំឡែកដែលបានខ្លាចជាទស្សនវិទូគំរូមួយរូបសម្រាប់មនុស្សចំនួនក្រោយ គេតែងតែនិយាយថាសូក្រាត ជាបរោះនៃក្រុងអតែនដែលមានរូបរាងអាក្រក់ហើយ ល្អជាងគេបំផុតដេម៉ូគ្រីតពីឆ្នាំ460ដល់370មុនគ្រិស្តសករាជលោកជាទស្សនវិទូរូបធាតុនិយមក្រិចបុរាណដ៏ល្បីមួយរូបគាត់ស្ថិតក្នុងវណ្ណៈទេសកោគាត់ចង់កែប្រែសង្គមដោយបើកសិទ្ធិសេរីភាពឲ្យ ប្រជាពលរដ្ឋ គាត់ជាអ្នកមានកម្រិតវប្បធម៌ខ្ពស់ផ្នែកអក្សរសាស្ត្រស្រាវជ្រាវទស្សនវិជ្ជាឧត្តមនិយមគណិតវិទ្យារូបវិទ្យាជីវវិទ្យានិងសិលវិទ្យាគាត់ជាមនុស្សឆ្លាសវៃអាចសម្របសម្រួលនៅការងារបានគ្រប់យ៉ាង លោក Lenin ឬ Engel បានចាត់ទុក លោក Democrit ជា មនុស្សសពវចនៈក្រមព្រោះគាត់ចេះគ្រប់មុខវិជ្ជា Democrit បានយល់ថា ក្នុងពិភពលោកភីវៈកើតចេញពីវត្ថុអ្វីអ្វីម្យ៉ាងល្អិតល្អិតបំបីពុំបានមិនដែលប្រែប្រួលនិងស្ថិតស្ថេររហូតគាត់បានឲ្យឈ្មោះថាអាតូម ហើយបង្កើតជាទ្រឹស្ដីអាតូមនិយមអាតូមបង្កើតឲ្យមាន ភ្លៀងខ្យល់ព្យុះកម្ដៅត្រជាក់ក្លិននិងអ្វីៗទាំងអស់រហូតដល់ព្រះអាទិត្យព្រះច័ន្ទឯព្រលឹងក៏កើតពីអាតូមដែរ។ អាតូមជាប្រភពនៃពុទ្ធិសពយ៉ាង ភពដែលមានជីវិតរស់នៅបានគឺមកពីភពនោះមានអង្គធាតុម្យ៉ាងគឺ អង្គធាតុសរីរាង្គឯភពដែលមិនទាន់មានជីវិតគឺមកពីគ្មានធាតុសរីរាង្គការកើតមកនេះពីចលនានៃអាតូមដែលជាឥទ្ធិពលលើគ្នា ចំពោះបញ្ហាប្រលឹង ជាបញ្ហាធម្មជាតិគ្មានកម្លាំងអតិទេពឬអាចកំបាំងណាបង្កើតទេ គឺវាកើតចេញពីការគូបផ្សំនៃអាតូមញៀនគ្មានកម្លាំងផ្លាស់ប្ដូរធម្មជាតិទេ រូបកាយកើតហើយទៅបញ្ញាកើតតាមក្រោយ ពេលរាងកាយបែកខ្ទេចអាតូមក៏ធ្លាយដែរញៀនឬព្រលឹងក៏អស់ទៅដែរដេមូគ្រីតចែក ពុទ្ធិជាពីរបែបពុទ្ធិងងឹតនិងពុទ្ធិពិតពុទ្ធិងងឹតជាពុទ្ធិចាប់ដើមដឹងពីឥន្ទ្រិយរំគឺដឹងដោយសារ អង្គវិញ្ញាណពុទ្ធិពិតគឺជាពុទ្ធិនៃវិចារគឺការពិចារណាខាងក្រោមនេះជាទស្សនៈរបស់ Demogrid លោកបានពោលថា មនុស្សត្រូវតែចេះសប្បាយ និងស្វែងរកការសប្បាយសុខចិត្តឲ្យមានសម្លាញ់តិចមិត្តសម្លាញ់ដែលកើតដោយសារការជ្រើសរើសដោយមុតចត់ហើយគួររើសអ្នកណាដែលមានគំនិតដូចអ្នកដែរ។ ត្រូវជៀសវាងចំនួនគ្រប់បែបយ៉ាងពិសេសជាមួយអ្នកនៅក្បែរខ្លួនយើង យើងត្រូវគោរពរបស់៣យ៉ាងមតិស្រប មតិផ្ទុយមតិសំយោគដែល ជាច្បាប់ដ៏ធំទ្រទ្រង់ដំណើររបស់ពិភពលោក Democrat ជាអ្នករូបធាននិយមតែមិនទាន់ដាច់ខាតគាត់នៅមានទស្សនៈជឿនលឿនក្នុងការវិភាគដំណើរប្រវត្តិសាស្ត្រសង្គមទៀត។ ព្រះយេស៊ូវគ្រីស្ទសាសនាព្រះយេស៊ូវគ្រីស្ទមានដើមកំណើតនៅប្រទេសសេរី ពេលនោះគេរំលងថា ព្រះយេស៊ូវជាបុត្រារបស់ព្រះអទិទេពទ្រង់ចុះមកចាក់កំណើតជាមនុស្សនៅឋានកណ្ដាលទ្រង់ប្រសូតនៅភូមិពេទេហឹបស្រុកយូដាក្នុងរាជស្ដេចហេណុតប្រទេសអ៊ីស្រាអែលបច្ចុប្បន្នគេបានថ្វាយព្រះនាមថាព្រះយេស៊ូវឬអេមេញូអែលដែលប្រែថា ព្រះអង្គទ្រង់គង់ជាមួយនឹងខ្ញុំនៅពេលដែលពេញវ័យព្រះយេស៊ូវបានយាងពីស្រុកមួយទៅស្រុកមួយដើម្បីអប់រំទូមានមនុស្សគ្រប់គ្នាឲ្យប្រព្រឹត្តតាមអំពើល្អដើម្បីស្វែងរកឋានសួគ៌ព្រះអង្គបានជួយសង្គ្រោះដល់ជីវិតមនុស្សជាច្រើនដូចជាសំដែងនៅអភិនិហា ប្រុសមនុស្សដែលបានស្លាប់4ថ្ងៃហើយឲ្យមានជីវិតរស់ឡើងវិញព្រះអង្គក៏បានប្រោះនៅជំងឺទាំងឡាយមានដូចជា ឃ្លុងថ្លង់គោខ្វាក់ខ្វិន រហូតដល់កំហែងខ្យល់ជុះឲ្យស្ងប់ព្រះយេស៊ូវមានសិស្សជាច្រើនព្រះអង្គបានប្រោះឡាសាដោយរួចពីសេចក្តីស្លាប់ដោយសារតែមូលហេតុនេះហើយបានជាពួកសង្ឃរាជមានការច្នៃនន្ទាហើយក៏បានចោទប្រកាន់មូបង្កាច់ព្រះយេស៊ូវរហូតដល់ចាប់ព្រះយេស៊ូវយកទៅឆ្កាងដើម្បីសម្លាប់ព្រះយេស៊ូវមានសិស្សចិត្តស្និទ្ធចំនួន12នាក់ដែលហៅថាសាវក គឺមានឈ្មោះថាម៉ាថាយយ៉ូហានពេត្រុសយូដាថូម៉ាស់យ៉ាកុបហ្វីលីបបាថូលូមេយូដាអ៊ីស្តាលីយ៉ូតយ៉ាកុបស៊ីម៉ូនអាន់ដ្រេក្នុងចំណោមសាវកទាំង12នេះ គឺមានឈ្មោះយូដា2នាក់យ៉ាកុប2នាក់ដែលដូចគ្នា តែម្ដាយទីទី ហើយក្នុងនោះមានសាវករបស់ព្រះយេស៊ូវម្នាក់ដែលក្បត់ព្រះអង្គគឺយូដាសអ៊ីស្តារីយ៉ូតដែលនាំទៅហ៊ានមកចាប់ទ្រង់ដោយសារស្រឡាញ់អំណាចនិងទឹកប្រាក់ព្រះយេស៊ូវតែងតែព្រៀនប្រដៅទូមានដល់មនុស្សទាំងឡាយឲ្យប្រព្រឹត្តតាមអំពើល្អមានមនុស្សធម៌ទើបបានទៅកាន់ឋានសួគ៌យើងសង្កេតឃើញព្រះបន្ទូលខ្លះរបស់ទ្រង់មាននៃប្រាក់ប្រែនិងទស្សនៈរបស់ព្រះពុទ្ធ និងខ្លះទៀតដោយទស្សនៈរបស់ខុងជឺព្រះអង្គបានមានព្រះបន្ទូលថាចូលអ្នកប្រព្រឹត្តតែអំពើល្អចំពោះពួកអ្នកណាដែលស្អប់អ្នកបើគេទះកំភ្លៀងអ្នកខឹងស្ដាំនោះអ្នកត្រូវបែរខ្លួនឆ្វេងឲ្យគេទះទៀតបើចង់ឲ្យគេប្រព្រឹត្តនឹងខ្លួនយ៉ាងណាត្រូវប្រព្រឹត្តនឹងគេបែបនោះដែរ បាល់ឲ្យគេខ្ចីហើយសង្ឃឹមតាទាបានវិញតើនឹងមានគុណបំណាច់មកពីណាកុំកោតទោសឬនន្ទាគេ ដើម្បីកុំឲ្យគេនន្ទាយើងវិញដែរគេនឹងវាស់ឲ្យអ្នកតាមរងាស់ណា ដែល អ្នកបានវាស់ឲ្យគេដែរត្រូវឈ្នះអំពើអាក្រក់ដោយសេចក្តីល្អរបស់អ្នក កុំជំពាក់អ្វីអ្នកណាឡើយ អាចជំពាក់បាន ត្រឹមសេចក្តីស្រឡាញ់កុំសម្លាប់មនុស្សកុំលោភកុំផឹកកុំលួចឲ្យសោះចូលស្រឡាញ់អ្នកជិតខាងដោយស្រឡាញ់ខ្លួនឯងកុំប្រើពាក្យស្បត់ទោះក្នុងឋានសួគ៌ក្តីឬ ក្នុងផែនដីក្តី